អញនោះម្ចាស់អកកដងដែលធ្វើបាត់ហៅបាវណាវបោះសម្ដីយ៉ាងលុយទៅកាន់លោកជីឌីវិនប្រិមិត្តពុកម៉ែបងប្អូនជាច្រើនមានការភ្ញាក់ផ្អើលជាខ្លាំងដោយថ្មីថ្មីនេះអ្នកគាំទ្រតារាចម្រៀង G Divin បាននាំគ្នាជជែកវែកញែកជាថ្មីពាក់ព័ន្ធនឹងការលើកឡើង របស់ក្រុមអ្នកចម្រៀងអកកដងដែលយកបទចម្រៀងហៅបាវណាវរបស់ G Divin ថាកុំតែមានហៅបាវណាវ version អកកដងកុំអីបទចម្រៀងមួយនេះមិនផ្ទុះខ្លាំងដោយបច្ចុប្បន្ននោះទេ ក្នុងនោះដែររឿងរ៉ាវមួយនេះហាក់ផ្ទុះប្រតិកម្មជាថ្មីពីបណ្ដាមហាជនក្រោយគណនី Facebook មួយដែលមានឈ្មោះថាតិ TK ដែលគេស្គាល់ថា គឺជាម្ចាស់តន្ត្រីអកក្ដងនោះ បានចែករំលែកនៅការលើកឡើង របស់ G David ដែលអរគុណដល់អ្នកចម្រៀងបទហៅបាណាវអកដងដែលយកបទចម្រៀងរបស់លោកទៅច្រៀងតធ្វើឲ្យបទនេះកាន់តែល្បីខ្លាំងឡើងហើយដាក់ caption ថាល្បីដែរតែបងវិតមិនហៅសោះបានត្រឹមអរគុណ មានតែធ្វើបទថ្មីខ្លួនឯងហើយមើលទៅយ៉ាងណាមិញការលើកឡើងរបស់ម្ចាស់តន្ត្រីអកដងរូបនេះបានធ្វើឲ្យអ្នកគាំទ្រជាច្រើនផ្ទុះការវែកញែកហើយក្នុងនោះក៏មានអ្នកលេង Facebook ម្នាក់បានបង្ហោះសារយ៉ាងចាក់ដោតឆ្លើយតបទៅវិញថាហើបើណាវើសិនអកកដងបងវិតបានចេញមកអរគុណហើយចង់បានអីទៀតនិយាយតាមត្រង់ណាបើគ្មានបត់ហើបើណាវក៏ខ្ញុំមិនស្គាល់ក្រុមបងដែរហើយខ្ញុំខមមិនសួរធម្មតាចាំបាច់ប្លុក ហេតុអ្វីមិនទទួលស្គាល់ការពិតខ្លះទៅហើយចំពោះអ្នកថាបើអត់មាន version អកក្ដងជីដេវីតក៏មិនល្បីដែរខ្ញុំខ្ពើមសំណេរនេះណាស់បងវិនគាត់ល្បីមកយ៉ាងយូរហើយក្រុមលោកបងឯងទៅតែល្បីបត់ហៅបាវណាវដែលយកទៅ cover ពេលខ្លះធ្វើមនុស្សកំលោបលន់ច្រើនពេកចានេះគឺជាគណនី Facebook របស់ម្ចាស់តន្ត្រីអកេះអកកដងដែលមានឈ្មោះថា TikTK ដែលគាត់បានសៀការផុសរបស់លោកជីឌីវីតដោយគាត់បាននិយាយថាល្បីដែរតែបងវិទមិនហៅសោះបានត្រឹមអរគុណមាន តែធ្វើបទថ្មីខ្លួនឯងហើយមើលទៅ version អកកេះមិនមែន version អកកដងទេ ត្រឹមតែសំណេរប៉ុន្មានម៉ាត់នេះមហាជនដែលជា fan របស់លោកជីឌីវីតក៏បានចូលទៅ comment ហើយក៏បង្ហាញការមិនពេញចិត្តចំពោះការលើកឡើងនេះដែរ។ តើប្រិមិត្តយល់យ៉ាងណាដែរសូមចូលបែងចែកមតិម្នាក់មួយអរគុណច្រើនប្រិមិត្តទាំងអស់គ្នាតេតួងនឹងព័ត៌មាននេះដែរក៏សូមបញ្ចប់តែត្រឹមនេះសូមអរគុណសូមគោរពលា